បាទសួស្តីទាំងអស់គ្នាមកជួបគ្នាជាមួយនឹងវីដេអូមេរៀនទី3ផ្នែកទី2បាទផ្នែកទី2បាទអញ្ចឹងផ្នែកទី2នេះគឺគ្រូនិយាយពី National Strategic Plan ណាផែនការយុទ្ធសាស្ត្រជាតិក្នុងការអភិវឌ្ឍទៅលើអឺ GG ទៅលើ Green Grow អញ្ចឹងក្នុងរយៈពេលពីឆ្នាំ2013ដល់ឆ្នាំ2030អញ្ចឹងយុទ្ធសាស្ត្រហ្នឹងមានន័យមានអ្វីហើយ មានអ្វីខ្លះហើយមានប្រមាណចំណុចអញ្ចឹងយុទ្ធសាស្ត្រនៅក្នុងការដែលគ្រូបង្ហាញការពីសព្ទាមុនយើងបានលើកឡើងហើយទាំងអស់នោះ មាន9ចំណុចបាទអញ្ចឹងចំណុចទី1ទី2ទី3រហូតដល់ទី9គ្រូបានបកស្រាយមួយចំណុចហើយបាទប៉ុន្តែ អ្វីដែលសំខាន់ទៅលើ key activity នៅក្នុងការអភិវឌ្ឍបន្តថាតើចំណុចនីមួយៗវាមានកលឹះលំអិតអ្វីខ្លះក្នុងការធ្វើជាសកម្មភាព ក្នុងការរៀបចំជាគោលដៅអូខេ ឥឡូវយើងចូលដល់ slide ទី53បាទ53អានេះ52ដែលឲ្យបញ្ចប់ថ្ងៃមុន បាទ slide ទី53គឺផ្ដោតសំខាន់ទៅលើចំណុចទាំងអស់ហើយភាពលំអិតនៃចំណុចនីមួយៗបាទចំណុចទី1នៃនៃក្នុងផែនការយុទ្ធសាស្ត្រជាតិក្នុងការអភិវឌ្ឍទៅលើ Green Grow នោះចំណុចទី1គឺគេនិយាយពីនេះ Green Investment and Green Job Creation នេះការវិនិយោគទៅលើ អាជីវកម្មឬក៏ការបង្កើតអាជីវកម្មនៅមុខរបរពាក់ព័ន្ធគ្នាជាមួយនឹងការច្នៃប្រឌិតបៃតងអញ្ចឹងចំណុចទាំងអស់ចំណុចនេះគឺវាមានចំណុចកលឹះសំខាន់សំខាន់ចំនួន3ដែលយើងត្រូវយកចិត្តទុកដាក់ចំណុចទី1គេត្រូវលើកធ្វើយ៉ាងម៉េចណា encourage investor to take green grow into account create job with green technology use នេះអញ្ចឹងនៅក្នុងការដើម្បីឲ្យ ផ្នែកយុទ្ធសាស្ត្រទី1ដើម្បីដំណើរការទៅបាន គេ មានសកម្មភាពអីគឺគេនេះលើកទឹកចិត្តរាល់អ្នកវិនិយោគណាអ្នកវិនិយោគជាមួយនឹងស្ថាប័នហិរញ្ញវត្ថុឬក៏ស្ថាប័នទាំង lain ណាដែលយើងអាចបង្កើតបានទៅជាឱកាសនៃការការងារបែប green អញ្ចឹងនៅក្នុងនោះនេះ green grow into account ត្រូវយកចិត្តទុកដាក់ខ្លាំងដើម្បីប្រើប្រាស់ នឹងការច្នៃប្រឌិតការងាររបស់ខ្លួនឲ្យឲ្យកាន់តែប្រសើរឡើងឲ្យកាន់តែប្រើ technology បាទមានការរីកចម្រើននឹងឯងអញ្ចឹង លើកទឹកចិត្តណានឹងគឺជា សកម្មភាពទី1ដែលត្រូវធ្វើនេះអាច take green grow into account មានន័យថាបើសិនជាគាត់ existing business គាត់ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហា green តែបើគាត់ជា new ណា បើគាត់ជា new entrant រាល់ investor ថ្មីដែលយើងចូលមកក្នុងបរិបទប្រទេសកម្ពុជាយើង គឺត្រូវតែ យកចិត្តទៅដាក់ទៅលើ green ណា create job with green technology use នេះបង្កើតការងារទាំង lain ណាដែលជាឱកាសនៅក្នុងការច្នៃប្រឌិតបែប green ហើយមួយទៀតគឺប្រើប្រាស់ technology ដើម្បីជួយសម្រួលការងារនឹងឲ្យកាន់តែប្រសើរឡើងបាទចំណុចទី2 investment in effective use of national resource នេះ ការវិនិយោគនឹងគឺត្រូវប្រើប្រាស់ធនធាន ប្រកបទៅដោយប្រសិទ្ធភាពធនធាន ធម្មជាតិនឹងប្រកបទៅដោយប្រសិទ្ធភាពណាឲ្យមានប្រសិទ្ធភាពខ្ពស់មានន័យថាប្រើឲ្យអស់លទ្ធភាព គេថា efficiency and effectiveness អញ្ចឹងទៅលើចំណុចនីមួយៗមានន័យថាប្រើបើនិយាយពីបុគ្គលិកវិញគេនិយាយថាប្រើឲ្យអស់សាច់ហ្នឹង អានឹងចឹងបើសិនជាយើងប្រើប្រាស់ទៅលើវត្ថុឬក៏សម្ភារៈប្រើប្រាស់អីផ្សេងផ្សេងគឺយើងត្រូវប្រើឲ្យអស់លទ្ធភាពក្នុងការវិនិយោគបាទហើយចំណុចទី3 effective management of finance in the public and private sector ហ្នឹងមិនត្រឹមតែផ្នែករដ្ឋឬក៏ផ្នែកអីទេគឺអូខេគេក៏គេផ្ដោតសំខាន់ទៅលើការងារគ្រប់គ្រងឲ្យមានប្រសិទ្ធភាពទៅលើហិរញ្ញវត្ថុទាំង រដ្ឋជាមួយនឹងសាធារណៈសាសាធារណៈជាមួយនឹងឯកជនអធិស្រ័យអញ្ចឹងនៅក្នុងនេះគឺគេផ្ដោតសំខាន់ទាំងស្រុងណាទាំងស្រុងទាំងរដ្ឋឬក៏ទាំងស្ថាប័នសាធារណៈជាមួយនឹងអឺឯកជននឹងសំដៅទៅលើស្ថាប័នរដ្ឋជាមួយនឹងក្រុមហ៊ុនឯកជនដែលត្រូវធ្វើណាចំណុចទី1បាទចូលដល់ចំណុចទី2យុទ្ធសាស្ត្រទី2គឺ green economy management in balance and with environment អញ្ចឹងគេត្រូវធ្វើអីខ្លះណាគេត្រូវធ្វើអីខ្លះដើម្បីរៀបចំឲ្យសេដ្ឋកិច្ចហ្នឹងកាន់តែមានការរីកចម្រើនទៅមុខបាទឲ្យកាន់តែរីកចម្រើន ហើយអឺផ្ដោតសំខាន់ទៅលើបរិស្ថានឲ្យផ្ដោតសំខាន់ទៅលើបរិស្ថានអូខេអញ្ចឹងចំណុចទី1ដែលគេផ្ដោតសំខាន់ ទី1គឺ green fiscal management នេះការគ្រប់គ្រងប្រព័ន្ធសារពើពន្ធណាការបងពន្ធការកັບគេងអីផ្សេងផ្សេង គឺត្រូវតែរៀបចំ ធ្វើម៉េចឲ្យមាន លក្ខណៈ green អញ្ចឹងមានន័យថាធ្វើឲ្យការបងពន្ធនឹងឲ្យ មានសុក្រិតភាពឲ្យមាន ការច្នៃប្រឌិតតាមបច្ចេកទេសដែលអាចធ្វើទៅបានមិនមែនច្នៃប្រឌិតដើម្បីរួចពន្ធទេណាចំណងចំណុចហ្នឹងគឺធ្វើម៉េចឲ្យ ការបងពុនអីហ្នឹងឲ្យមានលក្ខណៈល្អប្រសើរឲ្យត្រឹមត្រូវ បាទអញ្ចឹងអ្នកតាក់ទងជាមួយនឹង Green Fascal Management ហ្នឹងសម្រាប់ក្រសួងសេដ្ឋកិច្ចគាត់បានរៀបចំឲ្យមានការបំពុនតាមអនឡាញបន្ទាប់ពី Covid កន្លងមកនេះណាមានអាហ្នឹងគេជាជានីតិវិធីក្នុងការច្នៃប្រឌិតហើយព្រោះមនុស្សគ្រប់គ្នាមិនចាំបាច់ទៅបងពុនតាមអឺទៅដល់កន្លែងទេបាទហើយវារៀបចំឯកសារវែងឆ្ងាយច្រើនអញ្ចឹងយើង បំពេញសំណុំលិខិតឯកសារត្រឹមត្រូវរួចហើយយើង បងពុនតាមប្រព័ន្ធអេເລັກត្រូនិកអាហ្នឹងដែលជាចំណុចនៃការគិតទៅលើ green ដែរ management of green monetary policy នេះការគ្រប់គ្រងទៅលើការគ្រប់គ្រងទៅលើគោលនយោបាយថវិកានៃ green ហើយចំណុចបន្ទាប់ management of payment for environmental service នេះគ្រប់គ្រងឲ្យបានធានានៃការគ្រប់គ្រងឲ្យបាន ទៅលើសេវាកម្មផ្នែកបរិស្ថានណាការចំណាយផ្សេងផ្សេងបន្ទាប់ពីនោះគឺ គេនិយាយពីសេដ្ឋកិច្ចអញ្ចឹងនិយាយពេលនិយាយពីការចំណូលចំណាយអីធ្វើម៉េចឲ្យមានលក្ខណៈល្អប្រសើរនេះ effective revenue expenditure ជាមួយនឹង management នឹងធ្វើម៉េចឲ្យបានល្អការគ្រប់គ្រងការចំណាយនិងចំណូលប្រកបទៅដោយប្រសិទ្ធភាពបាទឲ្យមានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងនីមួយៗអូខេអញ្ចឹងយើងបដោតសំខាន់រឿងហ្នឹងខ្លាំងមែនតើបាទចំណុចទី3 ចំណុចទី3និយាយពី Blue Economy Development with Sustainability នេះសំដៅទៅលើការអភិវឌ្ឍសេដ្ឋកិច្ចបីពណ៌ Q with ជាមួយនឹងចេរភាពណាធ្វើម៉េចឲ្យការអភិវឌ្ឍប្រកបទៅដោយចេរភាពនៅតំបន់សេដ្ឋកិច្ចបីមិនបៃតងទេណាពណ៌ Q គឺសំដៅទៅលើតំបន់ពាក់ព័ន្ធគ្នាជាមួយនឹងតំបន់សមុទ្រណា ចំណុចទី1គេនិយាយ blue economy management and development ការអភិវឌ្ឍនឹងឯងហើយទី2អានឹង blue គឺការអភិវឌ្ឍនៅតំបន់សមុទ្រការគ្រប់គ្រងនិងអភិវឌ្ឍនៅសេដ្ឋកិច្ចតំបន់សមុទ្រហើយ blue សំដៅទៅលើសមុទ្រនេះនេះ monitoring on marine pollutant នេះការគ្រប់គ្រងត្រួតពិនិត្យទៅលើតំបន់ណាតំបន់មាត់សមុទ្រតំបន់ខាង marine ខាងអីហ្នឹងជាដើមហើយ ensuring marine food security ពាក់ព័ន្ធគ្នាជាមួយនឹងធានាឲ្យបាននៅសុវត្ថិភាពអាហារនៅក្នុងអានេះពាក់ព័ន្ធគ្នាជាមួយនឹងតំបន់មាត់សមុទ្រការត្រីអឺប្រភេទធនធានធម្មជាតិបែបនៅនៅនៅសមុទ្រណាអញ្ចឹងអូខេមួយទៀតគឺ reducing greenhouse gas នេះ emission ជាមួយនឹង climate change adaptation នេះការកាត់បន្ថយការឧស្ម័នផ្ទះកញ្ចក់ណានឹងការការសម្របសម្រួលទៅនឹងការ ផ្លាស់ប្ដូរការបំរែបំរួលការស្របខ្លួនទៅនឹងបំរែបំរួលនៃអាកាសធាតុអាហ្នឹងគឺពាក់ព័ន្ធគ្នាជាមួយនឹង Blue Economic Development អូខេចូលដល់ចំណុចទី4អានឹងយុទ្ធសាស្ត្រទាំង9របស់អឺទាំង9របស់យើងក្នុងការអភិវឌ្ឍណាចំណុចទី4 Green Environment and National Resource Management ជួតតើអានឹងជាយុទ្ធសាស្ត្របាទ ចឹង key ដើម្បីអភិវឌ្ឍទៅលើយុទ្ធសាស្ត្រទាំងអស់នោះមានអីខ្លះបាទនេះ green agriculture food security safety and hygiene នេះគឺ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍកសិកម្មបែប green អាហារសុវត្ថិភាពណាសុវត្ថិភាពសុវត្ថិភាពសុវត្ថិភាព safety អានេះសុខសុវត្ថិភាពជាមួយនឹងអឺអនាម័យ បាទចំណុចទី2គឺ sustainable water resource management នេះការការគ្រប់គ្រងធនធានទឹកប្រកបទៅដោយចីរភាពមានន័យថាឲ្យមានស្ថិរភាពបានយូរអង្វែងនេះ effective management on energy renewable energy នេះគឺការប្រើប្រាស់និងការគ្រប់គ្រងនេះធម្មពលនិងការប្រើប្រាស់ធម្មពលឡើងវិញឲ្យមាន ប្រសិទ្ធភាពព្រោះ ដោយដែលខ្ញុំបាននិយាយនៅក្នុងមេរៀនទី3ដែរប៉ុន្តែចំណុចមុនគឺខ្ញុំឧទាហរណ៍ទៅលើប្រទេសអូស្ត្រាលីហើយពួកយើងអាចស្រាវជ្រាវបន្ថែមទៀតទៅលើប្រទេសទាំងឡាយណាដែលគាត់ព្យាយាមប្រើប្រាស់ទៅលើការគ្រប់គ្រង energy ហ្នឹងឲ្យបានល្អបើសិង្ហបុរីគេច្នៃប្រឌិតរាល់កាកសំណល់ទឹកប្រើប្រាស់ដែលយើង ពីប្រគុណពីអីទាំងអស់ហ្នឹងគេយកទៅយកមកប្រើប្រាស់ឡើងវិញ បាទប៉ុន្តែគេមានប្រព័ន្ធចម្រោះគេត្រឹមត្រូវនៅក្រោមសមុទ្រឥឡូវយើងអាចមើលបានព្រោះសិង្ហបុរីខ្លាំងទៅលើរឿងហ្នឹងណាការគ្រប់គ្រងកាកសំណល់ហើយប្រព័ន្ធនៃការបង្ហូរនិងចម្រោះនៅក្រោម បាតសមុទ្រដែលគេរៀបចំធ្វើណាអញ្ចឹងយើងមើលយើងអាចរៀនសូត្រពីគេបានបន្ថែមទៀតតកតងគ្នាជាមួយនឹង ការដាំដំណាំហើយ green green agriculture ហ្នឹងគឺតាមប្រទេសមួយចំនួនដូចជានៅសិង្ហបុរីហ្នឹងក៏គេដាំនៅក្នុងអាគារណាគេដាំនៅក្នុងអាគារការរៀបចំឯផ្សេងផ្សេងគេធ្វើបានល្អណានៅតាណាក៏គេអាចធ្វើបានដែរអញ្ចឹងបែបអឺបែប green ពាក់ព័ន្ធគ្នាជាមួយនឹងសរីរាង្គបាទអាហារការដាំដំណាំបែបទំនើបក្នុងពេលបច្ចុប្បន្ននេះយើងមានបាទហើយចំណុច ទី4បាទ Management and Sustainable Land Usage នេះការគ្រប់គ្រងណាការគ្រប់គ្រងហើយនឹងឲ្យមានបច្ចេកភាពទៅលើការប្រាស់ប្រាស់ដីណាការរៀបចំដីព្រោះដូចដី នៅអូស្ត្រាលីដែលខ្ញុំបាននិយាយគឺការការពង្រីកតំបន់ប្រើប្រាស់និងការប្រើប្រាស់ប្រកបទៅដោយប្រសិទ្ធភាពហ្នឹងគឺ ពាក់ព័ន្ធគ្នាជាមួយនឹងការអភិវឌ្ឍតំបន់ដែលមិនមានប្រើប្រាស់ដីឬក៏ការប្រើប្រាស់ដីប្រកបទៅដោយការច្នៃ ប្រឌិតណាមួយដែលសមស្របបាទហើយនៅវៀតណាមតំបន់តំបន់មានតំបន់មួយនោះអាហ្នឹងតាមប្រភពព័ត៌មានមិនច្បាស់ការដែលខ្ញុំដឹងណានៅតាមបណ្ដាញអឺមានតំបន់ដែលពិបាក ក្នុងការធ្វើកសិកម្មអញ្ចឹងវៀតណាមគាត់ឆ្នៃ គាត់ឆ្នៃអឺគាត់សិក្សាស្រាវជ្រាវទៅថាតើប្រភេទដី នៅ តំបន់ហ្នឹងវាគួរប្រើប្រាស់យ៉ាងម៉េចពេលខ្លះដំណាំកសិកម្មហ្នឹងប្រើអត់បានអញ្ចឹងគាត់ឆ្នៃដីឆ្នៃតំបន់លិចទឹកដៃតំបន់អីហ្នឹងគឺយកទៅដាក់នៅក្នុងដីដែលគាត់ប្រើនៅក្នុងតំបន់ដី ដែលมันអាចធ្វើកសិកម្មបានអញ្ចឹងគាត់ឆ្នៃប្រែក្លាយដីហ្នឹងឲ្យទៅជាតំបន់ដែលអាចធ្វើកសិកម្មបាន បាទហើយចំណុចទី ទី5នេះ conservation and sustainable fishery management នេះការគ្រប់គ្រង ធនធានធម្មជាតិណាធនធានមច្ឆាជាតិបាទការគ្រប់គ្រងពាក់ព័ន្ធជាមួយនឹងមច្ឆាជាតិថាយើងគួរ convert យ៉ាងម៉េចណាគួរអភិវឌ្ឍយ៉ាងម៉េចទៅលើមច្ឆាជាតិ infrastructure development and អានេះច្រឡំ conservation នេះ infrastructure ជាមួយនឹង development green transport នេះការអភិវឌ្ឍទៅលើ green ការដឹកជញ្ជូននេះជាដើមហេដ្ឋារចនាសម្ព័ន្ធ green tourism development នេះការអភិវឌ្ឍទេសចរបៃតងនេះតំបន់ទេសចរក៏ត្រូវធ្វើទៅលើ green ដែរសរុបរួមគឺស្អីក៏គិតទៅលើ green ដែរប៉ិនមិនមែន green ហ្នឹងមិនមែនគិតទៅរឿងតែបៃតងមួយម៉ាត់ទេណាពាក្យថាបៃតងនេះគឺសំដៅទៅលើអឺដូចមេរៀនខាងដើមដែលខ្ញុំនិយាយណា មិន green ហ្នឹងមិនមិនមិនមែនផ្ដោតសំខាន់ទៅលើតែ agriculture មកមកមុខគត់ទេការដាំដំណាំធ្វើម៉េចឲ្យប្រទេស មានពណ៌បៃតងអីមានព្រៃឈើមានអីមិនមែនតែប៉ុណ្ណឹងមកមុខគត់ទេណានៅក្នុងក្រុមហ៊ុនយើងក៏ green ដែរអញ្ចឹងនៅក្នុងនេះ green tourism development នេះការអភិវឌ្ឍទេសចរបៃតងហ្នឹងគឺផ្ដោតសំខាន់ ទៅលើការការគ្រប់គ្រងវិស័យទេសចរនឹងឲ្យមានលក្ខណៈល្អប្រសើរបាទ environmental quality improvement នេះ ការធ្វើឲ្យប្រសើរឡើងទៅលើគុណភាពនៃបរិស្ថានបាទអាហ្នឹងសិតតែជាសកម្មភាពហើយទាំងអស់នេះគឺយើងជាយុទ្ធសាស្ត្រចេញពីយុទ្ធសាស្ត្រគេបែងចែកទៅជា objective មួយមួយដែលជាគោលដៅដែលយើងត្រូវទៅហើយរួចបានគេ list down គេទៅទៅបន្តបន្តទៀតគឺផែនការសកម្មភាពដែលផ្អែកទៅលើចំណុចទាំងអស់នេះហើយចំណុចទាំងអស់នេះមិនមែន ធ្វើម្ដងទាំងអស់ទេបាទអញ្ចឹងគេអាចលើកចំណុច2ចំណុច3ចំណុចហើយនៅក្នុងនោះមានសកម្មភាពធំធំផ្សេងផ្សេងទៀតណារាល់ចំណុចនីមួយនីមួយទាំងអស់ហ្នឹងអាហ្នឹងសិតក្នុងផែនការយុទ្ធសាស្ត្របាទគេបំបែកផែនការតាមយុទ្ធសាស្ត្រនីមួយនីមួយហ្នឹងយកទៅអនុវត្តមានសកម្មភាពតាមនេះ key នីមួយនីមួយហ្នឹងបាទហើយចំណុចបន្ត បាទចំណុចទី5 human resource development and green education ណា promoting green growth in formal systematic education នេះគេចាប់ផ្ដើមហើយអញ្ចឹងនៅក្នុងមេរៀនយើងគឺជាចំណុចមួយដែលជួយ លើកតម្កើងជួយ promote ជួយផ្សព្វផ្សាយរាល់អឺផ្នត់គំនិតរាល់ប្រព័ន្ធផ្សេងផ្សេងដែលពាក់ព័ន្ធគ្នាជាមួយនឹង green អញ្ចឹងបញ្ហា green ត្រូវបានយកចិត្តទុកដាក់នៅក្នុងប្រព័ន្ធអប់រំអានឹងចំណុចហ្នឹង បាទចំណុចទី2គឺ promoting green growth in non systematic education មិនត្រឹមតែប្រព័ន្ធនៅក្នុងការនៅក្នុងប្រព័ន្ធអប់រំទេក្រៅប្រព័ន្ធនៃការអប់រំហ្នឹងក៏គួរតែ promote ឲ្យបាន ដឹងគ្រប់គ្នាដែរអញ្ចឹង មានន័យថាបើយើង តាមប្រព័ន្ធអប់រំគឺយើងរាល់ការផ្សព្វផ្សាយគឺយើងរុញចូលតាមស្ថាប័នអប់រំទាំងរដ្ឋទាំងឯកជនទាំងអស់អញ្ចឹងអាហ្នឹងគឺវ័យមួយផ្នែកហើយ ហើយមួយទៀតគឺ NAN NAN systematic education គឺសំដៅទៅលើបុគ្គលដែលមិនបានចូលសាលាឬក៏បុគ្គលដែលនៅក្រៅសាលានឹងក្រៅប្រព័ន្ធអប់រំហ្នឹងណាបាទអញ្ចឹងគួរទៅផ្សព្វផ្សាយយ៉ាងម៉េចអានេះគឺត្រូវតែរៀបចំយុទ្ធសាស្ត្រមួយដែរបាទ exchanging green knowledge experience and technology នេះឲ្យមាន ការផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍ហើយជាមួយនឹង technology បែបព័ន្ធជាមួយនឹង green បាទ dissemination and education through media នេះការ ពង្រីកចែកចាយព័ត៌មាននឹងធ្វើម៉េចឲ្យកាន់តែមានការរីកចម្រើន កាន់តែខ្លាំងទៅខ្លាំងទៅតាមរយៈប្រព័ន្ធអប់រំ ការអប់រំបាទអូខេចូលដល់ចំណុចទី6បាទចូលដល់ចំណុចទី6 Effective Green Technology Management នេះ Equipping Green Technology Training on Green Technology Green Technology Investment នេះ ពាក់ព័ន្ធគ្នាជាមួយនឹង technology យើងចាប់ផ្ដើមច្នៃប្រឌិតរាល់ឧបករណ៍ទាំងឡាយណាដែលអាចជួយឲ្យវិស័យ green ហ្នឹងកាន់តែរីកចម្រើនការបដោះបដាលហើយជាមួយនឹងការវិនិយោគទៅលើអឺ green technology អូខេបាទចូលដល់ចំណុចបន្តបាទចំណុចទី7 promotion of green social safety system នេះ នៅក្នុងនេះគឺមានសកម្មភាពចំនួនតែ2ទី2ទី1គឺ green culture social safety នេះការផ្ដោតសំខាន់ទៅលើសวัสดิភាពសង្គមបព្វធម៌សង្គមបែប green មានន័យថាយើងបដោះបដាលសង្គមទាំងអស់ហ្នឹងធ្វើម៉េចឲ្យបានយល់ដឹងពីបញ្ហាបរិស្ថាននឹងការច្នៃប្រឌិតនឹងការរីកដុះដាលធ្វើម៉េចឲ្យបព្វធម៌អឺ green ហ្នឹងកាន់តែល្អប្រសើរចំណុចទី2គឺ social protection ការការពារទៅលើ សង្គមបាទចូលដល់ចំណុចទី8 uphold protection of green culture heritage ជាមួយនឹង national identity នេះ uphold protect of green culture នេះចាប់ផ្ដើមការពារចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើវប្បធម៌ green បាទ green cultural heritage conservation នេះការការពារធ្វើម៉េចវប្បធម៌បេតិកភណ្ឌវប្បធម៌របស់យើងឲ្យកាន់តែល្អប្រសើរហើយមួយទៀតគឺ enhance of intangible culture heritage នេះធ្វើម៉េចឲ្យលើកកម្ពស់ឲ្យវប្បបេតិកភណ្ឌវប្បធម៌ហ្នឹងអរូបីហ្នឹងឲ្យកាន់តែល្អប្រសើរឡើង បាទហើយចំណុចទី9បាទចំណុចចុងក្រោយ នៅក្នុង slide អូខេអញ្ចឹង uh, good governance on green grow អានេះអ្វីដែលខ្ញុំបានរៀបរាប់ពីខាងដើមបាទ promote cooperation on good governance between national and international green institution នេះគេឲ្យយើងមានការចូលរួមចំណែកណាលើកកម្ពស់សហប្រតិបត្តិការនិងការគ្រប់គ្រងឲ្យកាន់តែល្អប្រសើររវាងថ្នាក់ជាតិជាមួយនឹងថ្នាក់អន្តរជាតិស្ថាប័នជាតិនិងអន្តរជាតិហ្នឹងធ្វើម៉េច យើងឲ្យមានការសហការរួមគ្នាក្នុងការអភិវឌ្ឍអូខេចូលដល់ចំណុចទី2នៅក្នុងចំណុចទី9នៃយុទ្ធសាស្ត្រទី9ហ្នឹងគឺ preparing legal framework and policy ការរៀបចំទៅលើក្របខ័ណ្ឌការងារអានេះសំដៅទៅលើផែនការសកម្មភាពទាំងឡាយណាដែលយើងតាមដានអា legal framework ហ្នឹងហើយជាមួយនឹងគោលនយោបាយផ្សេងផ្សេងដែលពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងប្រកបទៅដោយនេះអភិបាលកិច្ចណាអូខេ human capital human capability building ការកសាងសមត្ថភាពធនធានមនុស្សឲ្យបានល្អប្រសើរហើយចំណុចបន្ទាប់គឺ mobile mobilize finance and develop fund នេះចាត់ចែងថវិកាឲ្យនឹងមូលនិធិដើម្បីអភិវឌ្ឍហើយចំណុចចុងក្រោយនៅក្នុងចំណុចទី9នេះមាន enhancing transparency ណែអ្វីដែលសំខាន់ទៅលើពាក់ព័ន្ធជាមួយនឹង good governance អភិបាលកិច្ចល្អហ្នឹងគឺសំដៅទៅលើការពង្រឹងធ្វើម៉េចការពង្រឹងទាំងអស់ប្រកបទៅដោយតម្លាភាពគណនេយ្យភាពនិងតាការទទួលខុសត្រូវនិងការទទួលខុសត្រូវ នៅក្នុងសង្គមបាទអូខេអញ្ចឹងយុទ្ធសាស្ត្រចំនួន6 9ហ្នឹងគឺត្រូវបានបំបែកទៅជាយុទ្ធសាស្ត្រតូចតូចដែលយើងអាចបំបែកទៅជា key activity ក្នុងការអភិវឌ្ឍបាន បាទអានេះនៅក្នុងបរិបទនៅក្នុងផែនការយុទ្ធសាស្ត្រទាំងអស់ នៃយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាយើងពីផែនការពីឆ្នាំ2013ដល់ឆ្នាំ2030អញ្ចឹងរយៈពេលពី2013ដល់2030នេះយើងដើរបានច្រើនឆ្នាំហើយដែរ13 21អញ្ចឹង8ឆ្នាំនៅសល់ប្រហែលឆ្នាំទៀតដល់2030នៅបន្តអញ្ចឹងរាល់សកម្មភាពទាំងអស់នេះ ហើយសម្រាប់គ្រូមិនទាន់បានតាមដាន ថាតើគេបានដំណើរការយ៉ាងណាអញ្ចឹងតរតែស្ថាប័នពាក់ព័ន្ធទើបគេអាចមើលហើយទៅមើល legal framework របស់គេថាតើគេដំណើរការដល់ណាឆ្នាំណាគេអនុវត្តអីខ្លះឆ្នាំណាគេអនុវត្តអីខ្លះគេបានសម្រេចហើយនៅអាហ្នឹងអ្វីដែលយើងតាមដាននៅក្នុង legal framework បាទហើយប្រមាណភាគរយដែលគេបាន complete ប្រមាណភាគរយដែលអាណាដែលបាន complete ហើយ complete បានប្រមាណភាគរយក្នុងចំណោម2ឆ្នាំអ្នកខ្លះសកម្មភាពខ្លះត្រូវធ្វើចាប់ពីឆ្នាំ2013រហូតដល់ ឆ្នាំ2030អញ្ចឹងសកម្មភាពខ្លះវាអត់ complete ទេប៉ុន្តែយើង អាចសម្រេចបានបដបមានន័យវា ongoing development វានៅតែបន្តអញ្ចឹងណាអញ្ចឹងអាហ្នឹងយើងតរតែដល់ឆ្នាំហ្នឹងទើបយើងអាចសម្រេចបានអូខេអញ្ចឹងយើង តាមដានទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍ green ចូលដល់បរិបត្តិក្នុងប្រទេសកម្ពុជាវិញស្លាយចុងក្រោយនៅក្នុងមេរៀនទី3បាទស្លាយចុងក្រោយនៅក្នុងមេរៀនទី3គឺ ចំណុចទី7 Current Need of Cambodia on Green Grow ក្នុងបរិបទនៅក្នុងប្រទេសកម្ពុជាមាន4ចំណុចដែលយើងត្រូវផ្ដោតសំខាន់ហើយជាការចាំបាច់ដែលសម្បត្តិដែលប្រទេសយើង ត្រូវតែអនុវត្តចំណុចទី1គឺ integrate green growth principle into NDDP នៅក្នុងឆ្នាំ2014ជាមួយនឹង2018អាហ្នឹង National Sustainable Development Policy ហ្នឹងណា ចឹងនៅក្នុងការរៀបចំចំណុចទី1គឺការរៀបចំការធ្វើសមាហរណកម្មគោលនយោបាយគោលការណ៍នៅក្នុងការនៅក្នុង NCDP ណា NSDP បាទហើយចំណុចទី2នេះ capacity building on green growth នេះការពង្រឹង ការពង្រឹងសមត្ថភាព ដែលចំពោះទៅរកវិស័យនេះបៃតង បាទវិស័យនេះចំណុចទី3គឺ develop green growth law នេះរឿងដែលសំខាន់គឺ មានច្បាប់នឹងមួយទៀតណាមិនដូចជាមិនតាន់មានទេច្បាប់នៅក្នុងការអភិវឌ្ឍអញ្ចឹងច្បាប់មានតាំងពីរដ្ឋនិងឯកជន ចំពោះបុគ្គលទាំងឡាយណាដែលមិនបានផ្ដោតសំខាន់ទៅលើ green អញ្ចឹងគួរតែធ្វើច្បាប់ដើម្បីដាក់ទោសទណ្ឌឬក៏ពិន័យបាទហើយចំណុចទី4ចុងក្រោយបាទ technical and financial support for applying priority project for applying ចាពាក់ព័ន្ធចំណុចទី4គឺពាក់ព័ន្ធគ្នាជាមួយនឹងការបច្ចេកទេសនិងការជួយគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសសម្រាប់រាល់អ្វីដែលយើងបាននិយាយខាងពីដើមហើយជាមួយនឹង ផែនការយុទ្ធសាស្ត្រណាផែនការយុទ្ធសាស្ត្រឆ្នាំ2013ដល់2030អូខេអញ្ចឹងមេរៀនទី 3យើងបញ្ចប់ត្រឹមប៉ុណ្ណេះហើយរងចាំមេរៀនទី4បន្តទៀតបាទមេរៀនទី4ហើយខ្ញុំនឹងធ្វើបន្តឲ្យបានលឿនតាមដែលធ្វើទៅបានអូខេអរគុណច្រើនចំពោះការតាមដានអឺស្ដាប់ត្រង់ត្រាប់ទៅលើខ្លឹមសារមេរៀនហើយយើងអាចស្រាវជ្រាវបន្ថែមទៀតបាទការរៀនមិនមែនរៀនត្រឹមតែ slide ដែលខ្ញុំបានសង្ខេបនឹងឲ្យទេហើយយើងអាចសិក្សាស្រាវជ្រាវបន្ថែមទៀតពីផែនការយុទ្ធសាស្ត្រជាពិសេសគឺការអនុវត្តទៅលើ ផែនការយុទ្ធសាស្ត្រនេះ NSP NSP នៅក្នុងឆ្នាំនេះនៃការនៃនៃក្រសួងដែលពាក់ព័ន្ធនៃស្ថាប័នដែលពាក់ព័ន្ធដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតអឺដែលជាចំណុចមួយដែលយើង អាចច្នៃប្រឌិតបានហើយដល់ពេលដែលយើងឈានទៅដល់មេរៀនទី4គឺជាការ create your green business ព្រោះនៅក្នុងផែនការចិត្តសាស្ត្រហ្នឹងមានបាទចំណុចទី1ដែលយើងឲ្យ create investing ទៅលើ green job create ចប់បែប green ណាចំណុចទីទី1នេះ green investment and green job creation នឹងអាចចំណុចហ្នឹងហើយអញ្ចឹងចំណុចនេះគឺយើងពាក់ព័ន្ធជាមួយនឹងការអនុវត្តផងពាក់ព័ន្ធជាមួយនឹងចំណុចទី1ផងហើយចំណុចទីអឺចំណុចទី5និយាយពី human resource development and green education អញ្ចឹង ទី5និងទី1នេះត្រូវបានយកមកយកចិត្តទុកដាក់នៅក្នុងផ្នែកយើងហើយអញ្ចឹងមេរៀនទី4នេះគឺនិយាយពី create your green business ហ្នឹងចំណុចដែលយើងត្រូវធ្វើហើយក៏ជាបន្ទាប់ពីយើងចប់នេះទៅគឺយើងត្រូវធ្វើ assignment ថាតើយើងចាប់យកអាជីវកម្មបែបណាដើម្បីយកមកធ្វើហើយ assignment ខ្ញុំនឹងបង្ហាញបន្ទាប់ពីចប់មេរៀនទី4យើងចប់មេរៀនទី4យើងមាន assignment ដែលត្រូវធ្វើណា ចប់មេរៀនទី4មាន assignment ដែលត្រូវធ្វើអញ្ចឹងនៅក្នុងមេរៀនទី4នេះខ្ញុំនឹងបង្ហាញពីរបៀបនៅក្នុងការអឺបង្កើតអាជីវកម្មបៃតងទៅតាមផ្នត់គំនិតរបស់យើងអញ្ចឹងគួរតែប្រមូល idea យ៉ាងម៉េចនៅក្នុងការបង្កើតឲ្យបានអាជីវកម្មមួយ ដែលមានជាជាលក្ខណៈនៃអាជីវកម្មបៃតង បាទអញ្ចឹងអាជីវកម្មទាំងអស់នោះអាចជា existing ណាកន្លងមកយើងធ្លាប់ឃើញសង្កេតឃើញហើយអាចជាយើងធ្លាប់សង្កេតឃើញយើងធ្លាប់អីហើយកន្លងមកទៀត អាចជាគំនិតថ្មីសម្រាប់ពួកយើងដែលយើងអាចធ្វើបានអញ្ចឹងតាមរយៈនៅក្នុងមេរៀននេះគឺសង្ឃឹមថាយើងនឹងអាចបង្កើត បាន អាជីវកម្មមួយដែលជាអាជីវកម្មបៃតងអាចយកមកសិក្សាស្រាវជ្រាវបានណាអូខេអញ្ចឹងសរុបមកវិញសម្រាប់ chapter 3យើងបានបញ្ចប់ដោយជោគជ័យហើយយើងនឹងឈានដល់ចំណុច chapter ទី4បន្ទាប់ពី chapter ទី4នៅក្នុងសប្តាហ៍នេះបាទយើងនឹងធ្វើ assignment អូខេអញ្ចឹងខ្ញុំបញ្ចប់មេរៀនត្រឹមប៉ុណ្ណេះអរគុណច្រើន